បាទអញ្ចឹងយើងនិយាយ បន្ថែមអំពី Man U តិចទៅចុះបាទតាពិតនិយាយឲ្យត្រង់ប្រិមិត្តអត់ចង់និយាយទេបាទហេតុអីបើខ្ញុំមិនចង់និយាយព្រោះថាជាក្លឹបមួយ ដែលមានភាពចំណាស់100ជាងឆ្នាំហើយទី1ទី2កីឡាកររបស់ Manchester United គឺវាណែនអស់ទៅហើយការពៀបំរើប្រយុទ្ធមានខ្ទេចខ្ទីអស់បាត់ទៅហើយតម្លៃពលកម្មរបស់កីឡាករក៏ជាល្អបាទ កីឡាករដែលចូលលេងឲ្យមែនយូគឺសិតតែជាងលំដាប់សឹងតែនិយាយពាក្យថា world class សួរថាតើទម្រង់លេងរបស់ Manchester United បច្ចុប្បន្ននេះអាចយកជាការបានទេបាទខ្ញុំសូមផ្ដល់ពាក្យថាមិនអាចយកជាការបានទេបាទពីមុនមកយើងផ្ដល់ពាក្យថាម្សិលមិញអ្វីដែលខ្ញុំផ្ដល់ជូនទៅការប្រិមិត្ត Manchester United ឈ្នះតែខ្ញុំមិនឲ្យឈ្នះច្រើនទេខ្ញុំឲ្យឈ្នះតែមួយគ្រាប់តែប៉ុណ្ណោះបាទក្នុងលទ្ធផល2ទល់នឹង1 ហើយខ្ញុំផ្ដល់អត្ថភាពឲ្យ Leicester City អាចទម្លុះសំណាញ់ Manchester United មួយគ្រាប់បានទៀតប៉ុន្តែអ្វីដែលយើងឃើញជាក់ស្ដែងកាលពីម្សិលមិញនេះ គឺ4ទល់នឹង2អ្វីដែលធ្វើឲ្យប្រិយមិត្តគេហៅថាបោកក្បាលបោកក្បាលនឹងដុំដុំខ្នើយណាបើបោកក្បាលខ្នើយកាលពីម្សិលមិញនោះគឺស៊ីគេនៅក្រប2ស្មើមិនទាន់បានទាំងផុត highlight ផង គេស៊ីបានមួយក្របវិញ តើ Manchester United រយៈពេល100ឆ្នាំជាងមុននោះបាត់ទៅណាតើលំអងនភាពបច្ចុប្បន្ននេះកើតឡើងមកពីអីបាទកាលពីម្សិលមិញក្របបាល់2ទល់នឹង3ដែលជាក្របបាល់មិនជាប់លេខ14ទេយើងនិយាយត្រឹម2 3នោះគឺខ្ញុំមានអារម្មណ៍ថាវាហួសហេតុវាហួសហេតុពេកទៅហើយស៊ីគេចូលគ្រាន់តែគេកែបាវគេស៊ីចូលវិញតើកម្រិតក្លឹប ដែលល្បីនៅលើពិភពលោកមួយដែរហើយល្បីជាងគេទៀតបាទអាចចាត់ទុកថាក្រោមរៀលម៉ាឌ្រីតចុះបាទក្រោមអាសេរណាបន្តិចទៅចុះប៉ុន្តែនៅ អង់គ្លេស Manchester United នេះគឺលំដាប់ហើយគ្មានអ្នកណាអាចតាមគាត់ទាន់ទេ Man City Liverpool Chelsea Arsenal Spurs มันអាចតោងប្រៀបធៀបជាមួយនឹង Manchester United បានទេបាទប៉ុន្តែសួរថាតើយុគមិញនេះ កីឡាក្លឹបដែលមានលំដាប់ខ្ពស់បំផុតនោះតើលេងរបៀបម៉េចបាទហើយសួរថាតើប្រិមិត្តគួរឲ្យជឿអត់ស៊ីគេបានភ្លាមគ្រាន់តែគេកែបើគេចូលវិញផ្លេតតើកំហុសអ្នកណាបាទតើកំហុសអ្នកណាអ្វីដែលយើងបានកលេចមើលឃើញការពីម្សិលមិញយើងនិយាយរួមយើងត្រឡប់មកវិញយើងនិយាយថាតាមបណ្ដាបណ្ដានៃសាច់រឿង នៅពេលដែលចាប់ផ្ដើមនៅក្នុងនេតិដំបូងនេតិ00យើងឃើញថា Manchester United មានការលេងនោះគឺរបៀបវិរៈនៅក្នុងការលេងគឺល្អបាទការគ្រប់គ្រងបាល់ការបញ្ជូនឲ្យគ្នាតិចនិចនៅលើទីលានគឺមានភាពល្អប្រសើរច្រើនរហូតទៅដល់ Mason Greenwood រកគ្រាប់បាល់បានបាទនៅនាទីទី19អ្វីគ្រប់បែបយ៉ាងរបស់ Manchester United ល្អទាំងអស់ប៉ុន្តែ ចាប់តាំងពី Mark Kai ធ្វើឲ្យខូចបាល់មកគ្រាប់នោះមកបាទខ្ញុំមិនបានបន្ទោសទៅកាន់ម៉ាខាយទេប៉ុន្តែបាល់នេះវាសំតែបន្ទោស De Gea De Gea បោះបាល់ឲ្យទៅកាន់ម៉ាខាយម៉ាខាយក៏ឃើញដែរបាទម៉ាខាយក៏ឃើញដែរគេរត់មករកខ្លួនចុះហេតុអីនៅបដាយបដោយឲ្យខ្លួនឯងនេះបោះបាល់មិនចេញផុតពីជើងខ្សែប្រយុទ្ធរបស់គេបាទនេះគឺជាកំហុសមួយធ្ងន់ណាស់សម្រាប់ម៉ាខាយកាលពីម្សិលមិញនេះ បាទគ្រាប់បាល់តាមស្មើនេះគឺជាកំហុសធ្ងន់បំផុតរបស់មកខៃបាទព្រោះថាវាមើលទៅវាអត់មានហេតុផលអីដែលត្រូវឲ្យខ្លួនឯងនេះគឺរបបបាល់បែបអញ្ចឹងគេមិនបានមកប្រេះខ្លួនឯងទេ គេមិនបានមកជិតខ្លួនឯងទេហេតុអីបានបាល់នេះគេគ្រាន់តែរត់មកសោះបានបាល់ទៅលើជើងគេដែរបាទនេះគឺជាចំណុចអវិជ្ជមានដល់យ៉ាប់បំផុតរបស់មកខៃកាលពីម្សិលមិញនេះ បន្ទាប់ពីការសុទ្ធបញ្ចូលទីរបស់ Telemann បាទតាមស្មើ Manchester United ខ្ញុំសង្កេតឃើញថា Manchester United លេងលេងត្រូវគ្នាទៅហើយបាទលេងខុសតម្រង់ទឹកទីអស់បាត់ទៅហើយបាទបន្ទាប់ពីការដោះដូរជាមួយនឹង Sancho ហើយជាមួយនឹង Rashford Rashford ប្រឹងដែរបាទប្រឹងណាស់ក្របបាល់មួយចំនួនខ្លះក៏បញ្ជូនទៅឲ្យ Cristiano Ronaldo ដោយមិនសុទ្ធខ្លួនឯងទេទើបតែបាល់ដាច់តាមយកពីស្មើ បានគេហៅថាដាច់ទៅហើយអត់ដឹងប៉ះទៅណាទេសុទ្ធយកខ្លួនឯងបាទមួយគ្រាប់នេះគឺជាគ្រាប់ដ៏ល្អសម្រាប់ Marker Ford បាទទើបតែចូលភ្លាមរកគ្រាប់បាល់បានប៉ុន្តែគ្រាប់បាល់នេះបាទសួរថាអ្នកណាមិនអន់ចិត្តខ្សែប្រយុទ្ធរកគ្រាប់បាល់ប្រឹងណាស់ទម្រាំបានរកមួយគ្រាប់សុទ្ធមិនចូលគេស្ដីឲ្យ សុទ្ធខុសទីគេស្ដីឲ្យ មានតែមួយទេសុទ្ធ on target ទេដែលរួចខ្លួនគេមិនស្ដីឲ្យបើមិនចូលក៏ on target ដែរ ប៉ុន្តែសួរថាតើកម្លាំងចិត្តរបស់ខ្សែប្រយុទ្ធនេះគេធ្វើមិនមានអារម្មណ៍ប៉ុណ្ណា សុទ្ធចូលមកគ្របមិនទាន់បានទាំងក្តៅផងបាទមិនយើងនិយាយថាមិនទាន់បានក្តៅជើងផងស្រួលបួលផងគេតាមស្មើបាត់ទៅហើយ បាទគេតាមមិនតាមស្មើគឺតាមលឹះមកគ្របបាត់ហើយបាទសួរថាតើកីឡាករមួយណាដែលមានអារម្មណ៍ហើយខ្ញុំសូមផ្ដល់អារម្មណ៍នេះទៅកាន់ប្រិយមិត្តវិញបើសិនជាក្នុងយើងខ្លួនយើងវិញតើយើងមានអារម្មណ៍ប៉ុណ្ណាប្រឹងសឹងអីប្រយុទ្ធ ទើបបានគ្រាប់មិនទាន់បានស្អីផងគឺគេស៊ីវិញបាត់ហើយសួរថាតើអារម្មណ៍របស់យើងនេះអារម្មណ៍របស់យើងនេះយ៉ាងណាបាទអើយបានឌីណៅតាក់ទងរឿង Green Food គឺមិនទាន់អាម្សិលមិញនេះខ្ញុំហ៊ានផ្ដល់កំហុសខុសឆ្គងទាំងអស់គឺកើតចេញពីក្របបាល់តាមស្មើរបស់ម៉ាក់ខាយបើម៉ាក់ខាយមិនឲ្យរបូតក្របបាល់មួយនេះទេកម្លាំងចិត្តរបស់កីឡាករ Manchester United ក៏មិនធ្លាក់ដល់ថ្នាក់នឹងដែរវាអស់លីងហើយប្រិមិត្តឃើញហើយ បន្ទាប់ពីការតាមស្មើរបស់ Leicester Man U លេងឡើងកើតតែម្ដងលេងឡើងកើតតែម្ដងហើយក្របបាល់របស់ Rashford ក្របបាល់មួយចំនួនទៀតដូចជាពូដូជាមួយនឹង Rashford បញ្ជូនឲ្យគ្នាដូចជាក្របបាល់ដែលពូដូសុទ្ធទៅមិនចំទីក៏កើតឡើងចេញដោយសារអីគឺកើតឡើងចេញដោយសារ Leicester នេះអ្នកសម្រុកទៅកាន់ Man U ទេ បាត់បាល់នេះដាច់មាត់ត្រឡប់មកវិញនោះបាទបើតាមបច្ចេកទេសនៅក្នុងការបោះបញ្ចូលទៅក្នុងរបស់ Manchester United គឺវាលែងមានទៅហើយចាប់តាំងពី Mark Khai នេះ ធ្វើឲ្យរបូតគ្រាប់បាល់នៅគ្រាប់តាមស្មាតបាទចំណុចម៉ាខាយតើយើងគួរបន្ទោសទៅកាន់ម៉ាខាយឬក៏គួរតែបន្ទោសទៅកាន់លោកសុបជាម៉ាខ្វាយម៉ាខាយគឺអវត្តមានចំនួន4សប្តាហ៍ហើយបាទអឺអត់ដល់ទេ4 4 4ប្រកួតបាទមិន4សប្តាហ៍ទេ4ប្រកួតគាត់ខានយូរហើយ ប៉ុន្តែយប់មិញនេះខ្ញុំមិននឹកស្មានថាលោកសុភជាដាក់មកខាយឲ្យចូលលេងទេខ្ញុំមិននឹកស្មានទេហើយការប្រកួតនេះគឺជាការប្រកួតដ៏ចាំបាច់ដូចគ្នាត្រូវការបន្ទុកព្រោះថាកំពុងតែបដោះប្រសងគ្នាជាមួយ Liverpool Chelsea Manchester City ទីបំផុតគេនោះគេទៅលើផុតអស់ហើយខ្លួនឯងនេះគឺកាន់តែធ្លាក់ចុះក្រោមម្សិលមិញនេះខ្ញុំមើលឃើញថាមិនសមទេ លោកសុបជាមិនទាន់គួរដាក់ម៉ាខាយឲ្យចូលលេងទេហើយម៉ាខាយនេះសូម្បីតែលេងឲ្យជំរឿសជាតិអង់គ្លេសគ្នាមិនបានលេងផងដោយសារបញ្ហារបួសហេតុអីបានលោកសុបជាដាក់ម៉ាខាយលេងនៅពេលនេះគួរតែដាក់គាត់សម្រាប់ការប្រកួត ជួបជាមួយនឹងក្រុមទៀបជាងនេះឧទាហរណ៍ជួបជាមួយនឹង Watford ជួបជាមួយនឹង Newcastle ឬក៏ជួបជាមួយនឹងបាទ Norwich ណែដាក់ចោះបាទ ក៏ព្រោះតែប្រកួតនេះគឺទុកពេលឲ្យមកខាយនេះគាត់ recover គាត់ធ្វើឲ្យខ្លួនគាត់ល្អ100%សិនបាទអញ្ចឹងខ្ញុំនិយាយថាវាទៅទាំងបៃទៅទាំងត្រោទៅហើយបាទគ្រូមិនមើលកីឡាករគ្នាពងអត់បនពេញ100%ទៅដាក់គ្នាចូលហើយមកខាយម្សិលមិញគឺខុសច្រើនណាស់បាទបើសុំជាខ្ញុំរៀបរាប់កំហុសរបស់មកខាយមិនតិចជាង10ទេ បាទមិនតិចជាង10ទេ បាល់គេសម្រុក នៅម្នាក់ឯងសោះទាត់បាល់ចេញឲ្យគេ corner សួរតើតើអ្នកបាទខ្សែការពារមានស្មារតីទេបាទអត់មានស្មារតីក្នុងខ្លួនទេ corner គឺជាបាល់ដែលសង្គ្រោះដែលលុះត្រាតែគាត់ទាល់បំផុតបានទាត់បាល់នឹងចេញហើយសួរតាមម្សិលមិញខាន់មកខាយនឹងទាល់ទេអត់ទាល់ទេនៅម្នាក់ឯងសុកចិត្តទាត់បាល់ចេញឲ្យគេ corner កីឡាករខ្សែការពារដែលគេ យ៉ាងថាម៉ាត់ឆាត់ដែលគេយកចិត្តទុកដាក់ជាមួយនឹងការប្រកួតគេមិនទាត់ចេញទៅក្នុងតំបន់ corner ទេ គេសុកចិត្តទាត់ចេញឲ្យទាត់បាល់ទូសតែគេមិនឲ្យដាច់ខាតគឺក្បាល corner គ្រូរបាល់ corner វាសឹងនិយាយថាវា25%ពីបាល់គេហៅថាបាល់ពេលនឹងទីទៅហើយអញ្ចឹង25%នៃបាល់ពេលនឹងទីគឺមានន័យថា កម្រិតអាចនឹងចូល គឺមានខ្ពស់ដូចគ្នាអញ្ចឹងឲ្យគេទូសទៅកុំឲ្យគេ corner ប៉ុន្តែគ្រាន់ឃើញមកខាយលេងមិនសមវិញបោះក៏ខុសការសម្រេចចិត្តមិនត្រឹមត្រូវទោះថាតើឲ្យខ្ញុំដាក់បន្ទុកទៅអ្នកណាបើគាត់លេងពិតទីអញ្ចឹងមែននេះគឺជាកំហុសមកខាយបន្ទាប់មកទៀត Greenwood ធ្វើបានល្អគ្រាប់បាល់សុទ្ធគ្រាប់បាល់ទី1បន្ទាប់ពីពេលនោះមក Greenwood ចាប់ផ្ដើមចេញមកទៀតញាក់សុទ្ធសុទ្ធហើយសុទ្ធទៀតអញ្ចឹងបានខ្ញុំចង់និយាយថា គេមិនបន្ទោសទេបើសុទ្ធនឹងទៅវា on target បើសិនជាអ្នកចាំទីសង្គ្រោះប៉ះពោតោសុទ្ធទៅចំខ្សែការពារគេពាំងគេអត់បន្ទោសទេប៉ុន្តែសុទ្ធមិនចំទូទិសដៅទេជួបចំគោលដៅនេះគឺវាខុសធ្ងន់បំផុតមូលហេតុអីមិនគេបែងចែកខ្សែការពារខ្សែបម្រើខ្សែប្រយុទ្ធព្រោះគេទុកចិត្តខ្សែប្រយុទ្ធថាគាត់នេះគឺជាអ្នកបញ្ចប់ទី ហើយបើសិនជាក្នុងនាមយើងជាអ្នកបញ្ចប់ទីយើងបញ្ចប់ទីប៉ុណ្ណឹងយើងទាត់មិនត្រូវទីផងហើយសួរតើតើយើងជាអ្នកបញ្ចប់ទីតាមវិធីណាបាទកំហុសទៀតបាទតបជាមួយនឹងតំបន់បំរើខ្ញុំសង្កេតឃើញថាពូលពុកបាពុកបាលេងនៅឲ្យជំរឿជាតិបារាំងល្អដូចផ្កាប៉ុន្តែបើឲ្យលេងឲ្យមែនយូល្អដូចផ្កាដែរផ្កាសពូនបាទបានន័យថាអត់ងើបក៏បានទេបាទយប់មិញអស់លេងហើយ ត្រីបិតសួរថាចុះសាន់ឆោយប់មិញសាន់ឆោគឺល្អប្រសើរគ្រាន់បើខ្ញុំផ្ដល់បន្ទុកឲ្យគាត់ល្អយប់មិញនេះសាន់ឆោក្រន់លីនដឡប់អឺក្រន់យប់មិញនេះខ្ញុំនិយាយថាមួយតារាងខ្ញុំផ្ដល់បន្ទុកច្រើនជាងគេគឺអារម្មណ៍បានវិសាការយប់មិញនេះគឺមានតែអារម្មណ៍បានវិសាការទេ ដែលគាត់ប្រឹងណាស់ក្រោមផងលើផងលុកសគ្រាន់បើ បន្ទាប់ពីអារម្មណ៍មានសកាលោកសស្លាប់ការពារឆ្វេងស្ដាំខ្ញុំទៅសើគ្រាន់បាល់សងខាងប៉ុន្តែចាប់រាប់ពីនោះទៅដឹងដឹងយ៉ាងណាយ៉ាងណីបាទបាទអញ្ចឹងយើងសរុបសេចក្តីមកវិញតើ Manchester United បច្ចុប្បន្ននេះគឺខុសដោយសារអីអ្វីដែលខ្ញុំមើលឃើញប្រិយមិត្តដែលអាសាតាមដានខ្ញុំប្រិយមិត្តដឹងហើយអ្វីគ្រប់បែបយ៉ាងខ្ញុំមិនដែលបន្ទោសគ្រូទេ តាំងពីណាពីណីមកប្រិយមិត្តដែលបានទស្សនាឬពេលដែលរួញរាល់ការខ្ញុំ live ខ្ញុំមិនដែលបន្ទោសគ្រូទេសូម្បីតែខ្ញុំបង្ហោះក្នុង account ខ្លួនឯងសម្រាប់លោក Steel Bruce លោក Steel Bruce ដែលគឺជា manager របស់ Newcastle គ្រាន់តែចាប់ផ្ដើមដូរភៀមបាទដូរតកែភ្លាមដេញ Steel Bruce មុនគេអញ្ចឹងខ្ញុំសួរវិញថាតើអ្វីគ្រូបែបយ៉ាងដឹងតែខុសពីគ្រូតែម្ដងតើមែនទេ ស្ទៀវព្រូមកដឹកនាំក្លឹបញូកសលទាំងដៃកលាកររបស់គាត់គឺមិនទាន់ពេញលក្ខណៈគ្រប់គ្រាន់ដែលអាចប្រជែងមួយគេបានទេអញ្ចឹងដូចខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹងទោះបីជាអញ្ជើញគ្រូមកពីឋានប្រអិនទៀតក៏មិនអាចដឹកនាំឲ្យឈ្នះការប្រកួតបានដែរបើកលាកររបស់យើងនេះគឺមិនទាន់មានកម្រិតស្មើគេប៉ុណ្ណឹងម៉ូតូមួយគេម៉ាស៊ីនគេ 200cc ម៉ាស៊ីនខ្លួនឯង 90cc ហើយទៅរោអ្នកប៉ុណ្ណឹងជើងខ្លាំងមកពីណាមកពីណាក៏ដោយ ក៏មិនអាចប្រណាំងឈ្នះគេដែរព្រោះម៉ូតូខ្លួនឯងនឹងវាកៅម៉ូតូគេ200បាទប៉ុន្តែមកដល់ពេលនេះខ្ញុំសូមដាក់បន្ទុកទៅលើលោកសុភជាបាទលោកសុភជាមិនមែន លោកស្ទៀវប្រុសទេលោកស្ទៀវប្រុសដឹកនាំយូកសលក៏អត់មានកីឡាករល្អល្អផងប៉ុន្តែលោកសុភជាកីឡាករដែលនៅក្នុងដៃគាត់គឺវាច្រើនពេកទៅហើយការពារបំរើប្រយុទ្ធមានអស់ទៅហើយ ចុះហេតុអ្វីមិនគាត់មានការប្រែប្រួលហេតុអ្វីគាត់មិនមានការផ្ដោះប្ដូរ442 433តើមានការផ្លាស់ប្ដូរដែរអត់អត់មានតើគាត់បានសារលបងនៅ442អត់នៅទេអ្វីដែល Manchester លេង United លេងរាល់ថ្ងៃនេះ4231លេងជាមួយក្រុមខ្លាំងក៏4231លេងជាមួយក្រុមអន់យើងខ្លួនក៏4231លេង ទៅដើមពៀនក៏4231អាលេងសន្សំបន្ទុកហ្នឹងក៏4231លេងមិត្តភាពក៏4231តើលោកសុបជារាល់ថ្ងៃក៏គាត់កំពុងគិតអីតើយើងត្រូវដោះដូររបៀបខ្លួនឯងលេងដែរឬទេបាទខ្ញុំមើលទៅលើលោកក្លុបខ្ញុំមើលទៅលើលោកប៉ែតគេដូរតម្រង់ពេលខ្លះគេលេងក្បួននេះពេលខ្លះគេលេងក្បួននោះពេលខ្លះគេអត់មានកដាគេលេងប្រយុទ្ធ2ស្លាប់ ពេលខ្លះទៅគឺគេលេង3ស្វាលបាទឧទាហរណ៍ដូចលីវើពូលពេលខ្លះបាត់2នាក់ទៅគេលេងបាទ4 2 3 1ដែរអញ្ចឹងទៅតែពេលខ្លះគេមានគ្រប់ក្រុមរបស់គេគេលេង4 3 3ណែអានេះມັນហៅគេគេផ្លាស់ប្ដូរហើយដល់ពេលមើលសោះជាដឹក4 2 3 1 4 2 3 1ហើយអត់មានដាក់សារលបងដូរទម្រង់ទេ4 4 2វិញមើលមើលដាក់ខ្សែការពារ4បំរើ4ពីលើដាក់កាវនីដាក់រ៉ូនដូមើលមើលទៅលេងទៅមើលវិញទៅ ដែរដែរដូរទេអត់ដូរទេអត់តែសាកបង433មើល Sancho Ronaldo Raf Greenwood ចោះបាទ Sancho Ronaldo Greenwood ដាក់3ហ្នឹងមើលលេង4ក្រុមការពារបើការពារយើងអត់សូវល្អលេង4មើលបំរើយើង3នាក់មកដាក់ Matic Pogba ហើយជាមួយនឹង Bruno Fernandes មើលខ្សែប្រយុទ្ធដាក់ Rashford អីបាទឬក៏ Sancho Ronaldo Greenwood មើលទៅវិញវិញទៅអត់អត់មានការប្រែប្រួលតដែលតដែល ហើយបើនិយាយពីការដឹកនាំដល់មើលគាត់ស្រែកជានៅលើទីលានចាញ់គេទៅក៏សង្អើទៅមុខកញ្ញើចឹងទៅឈ្នះគេក៏ញឹមចឹងទៅបាទអញ្ចឹងខ្ញុំសសូមផ្ដល់ទៅជូនទៅកាន់លោកសូជាវិញថាគាត់នៅមានគេហៅថាកម្រិតមិនទាន់អាចបាទធ្វើអ្វីបានទេគាត់មិនអាចជួយឲ្យ Manchester United បានទេនៅក្នុងរដូវកាលនេះបាទហើយប្រិមត្តសួរថាតើចាញ់អត់ តើមែនយូគួរដូរគ្រូអត់ដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងបច្ចុប្បន្ននេះទំនាក់ទំនងខ្សែរយៈរវាងលោកសុភជាហើយជាមួយនឹងតកែក្លឹបរបស់ Manchester United នឹងគឺគេហៅថាស្អិតល្មួតគ្នាគេនិយាយវាសាស្រួលស្ដាប់គឺគ្នាគេបាទនៅពេលដែល fan របស់ Manchester United ទាមទារឲ្យលោក Glazer តកោ Glazer លក់ Manchester United ទៅឲ្យម្ចាស់តកែផ្សេង លោកសុភជា ចេញមុខមកពាំង ពេលដែលគេប្រកាសចេញបាទគេនាំគ្នាបាទ fan ណាបាទនាំគ្នា បាតកម្មដេញលោក Woodward លោកសុបជាមកពាំងហើយនៅពេលនេះសួរថានៅពេលដែលគេចង់ fan ដាក់ឲ្យដេញលោកសុបជាវិញ អ្នកណាមកពាំងគឺម្ចាស់ក្លឹបមកពាំងវិញអញ្ចឹងខ្ញុំសួរវិញថាតើសុបជានឹងចេញរួចពី Manchester United ទេតឹងណាស់លុះត្រាតែលោកសុបជាធ្វើឲ្យ Manchester United នឹងគឺធ្លាក់ដល់កម្រិតមួយ ដែលក្លឹបមិនអាចទទួលយកបាន បាទឧទាហរណ៍ប្រិមិត្តឃើញហើយនៅក្នុងបណ្ដាញសារព័ត៌មានក៏ដូចជាខ្ញុំបានលើកឡើងជូនប្រិមិត្តហើយថា10ប្រកួតចុងក្រោយរបស់ Manchester United នេះត្រូវជួបជាមួយក្រុមខ្លាំងទាំងអស់ឥឡូវយប់មិញនេះជួបមួយងាប់មួយបាទឥឡូវ UEFA Champions League ត្រូវប៉ះជាមួយនឹង Atalanta ទៀតមើលទៅរួចអត់បាទអញ្ចឹង10ប្រកួតទៀតបាទប្រហែលប្រកួតទៀតត្រូវប៉ះ Liverpool Man City Chelsea បាទអាសនលចាំមើលមើលមែនយូទៅរួចអត់បាទអញ្ចឹងបានខ្ញុំជម្រាបជូនប្រិយមិត្តថាបច្ចុប្បន្ននេះខ្ញុំមិនងាយនឹងបកគលទម្លាក់បន្ទុកឲ្យទៅកាន់បាទគ្រូបង្វឹកទេប៉ុន្តែលើកនេះ ខ្ញុំសូមផ្ដល់បន្ទុកឲ្យទៅកាន់លោកសុបជាអ្វីដែលគាត់ធ្វើ គឺមិនត្រឹមត្រូវនោះទេ បាទយ៉ាងហោចណាស់គាត់បានដូរតម្រង់ខ្លះបាទគាត់គួរតែដូរតម្រង់ខ្លះ ដើម្បីអីបាទដើម្បីឲ្យដឹងថាតើវាពិតជាមានរឿងរ៉ាវបែបណាខ្លះដាក់អញ្ចេះទៅវាចាញ់គេមែនអញ្ចឹងដូរមកអញ្ចេះមកដូរទៅនោះទៅដូរមកអញ្ចេះទៅហើយវាមិនដែលលេងប្រហែលពាក់កដាដើកាលហើយ4231 4231ស្អីតិចក៏4231បាទអត់មានដូរអើយបាទអូលេប្រេងហ៎ដឹងប្រេងណាទេបាទ បាទអញ្ចឹងថ្ងៃនេះសឹងតែនិយាយថា Man U និយាយ Man U វាចង់មួយម៉ោងហើយបាទសុំមកប៉ុណ្្នឹងទៅចោះបាទបាទខ្ញុំគិតថាម្ចាស់ក្លឹប Man U មកគ្រប់គ្រងក្លឹបបាទមិនមែនដើម្បីឈ្នះពានអីទេ គឺដើម្បីចំណូលរឿងហ្នឹងគេដឹងយូរហើយប៊ុនឋានអើយបច្ចុប្បន្ននឹងរឿងដឹងយូរហើយបាទអឺអញ្ចឹងខ្ញុំសរុបសេចក្តីមកគឺខ្ញុំបញ្ជាក់ថាបច្ចុប្បន្ននេះ បាទដឹងជំនាញតរ៉ែទៅទៀតថាខ្ញុំមិនដែលបន្ទោសគ្រូទេរឿងគ្រប់យ៉ាងលើលើកីឡាករព្រោះកីឡាករលើទីលានប៉ុន្តែនៅពេលនេះខ្ញុំដល់ពេលត្រូវបន្ទោសហើយបាទបើការសម័យដែលលោកអូឡេបើការសម័យដែលលោកនេះបាទលោកម៉ូញ៉ូបើការសម័យលោកម៉ូញ៉ូមកដឹកបានកីឡាករប៉ុណ្ណេះខ្ញុំគិតថាម៉ូញ៉ូក៏ដឹកគ្រាន់បាទដែរបាទមកដល់ពេលនេះលីងហ្គាតណាបាទលីងហ្គាតអីទៅសើសុភជាវិញអីសញ្ញាម៉ូញ៉ូវិញណា បាទដំបូងឡើងទៅពិតម៉ូញ៉ូនេះមានបញ្ហាជាមួយកីឡាករខ្លះឯងម៉ូញ៉ូនេះមានបញ្ហាការចេញហ្នឹងគឺមានបញ្ហាមួយប៉ុកបាម៉ូញ៉ូមានបញ្ហាមួយប៉ុកបាដូចជាអត់មានបញ្ហាមួយ Rafa ទេអត់មានបញ្ហាមួយ Greenwood ទេ ដោយបញ្ហាធំជាងគេជាមួយនឹងប៉ុកបានេះឯងបាទហើយយើងមិនដឹងថាយ៉ាងណាយ៉ាងណីទេបាទជូនប្រិមិត្តប៉ុណ្ណឹងអីមែនយូបាត់វ៉ារ៉ានអត់ដឹងទេប្រិមិត្តណាបាទអញ្ចឹងវាជូនព័ត៌មានសម្រាប់វ៉ារ៉ានបាទគឺត្រូវបានរងរបួសហើយក៏ជើង បាទដោយសារតែជួយជំរឿជាតិបារាំងយកឈ្នះទៅលើអេស្ប៉ាញក្នុងការប្រកួត Nation League អញ្ចឹងវ៉ារ៉ានអាចនឹងអវត្តមានរហូតដល់រយៈពេល3ខែបាទអាចណាប្រិមណាគ្រាន់តែអាចទេបាទអញ្ចឹងអឺបើសិនជា Manchester United នៅតែបន្តជាមួយនឹងលោកសុភជាចម្លើយមូវិចា គឺមានតែមួយទេ គឺអត់ពៀនតែប៉ុណ្្នឹងឯងបាទក្តោបសេចក្តីមកចេញចម្លើយមួយគឺអត់ពៀនទេបាទគឺគ្មានពៀនទេ គាត់គ្រប់គ្រងចង់និយាយថាគាត់គ្រប់គ្រងកីឡាករខ្លួនឯងអត់បានផងហ្នឹងត្រឹមតែ Greenwood មួយគ្រប់គ្រងអត់បានបងគ្រាន់តែបញ្ជាឲ្យ Greenwood ហ្នឹងកុំឲ្យសុទ្ធពេកបញ្ជាមិនបានផង Greenwood លេងប្រកួតណាក៏ Greenwood Greenwood គឺតែពិសុទ្ធល្អណាស់មិនសឹងមិនបាល់មួយគ្រាប់ហ្នឹងល្អណាស់ដល់ចាប់ពីល្អហ្នឹងមួយហើយ Greenwood លេងឡើងកើតសុទ្ធទៀតបាទសុទ្ធទៀតអើយបាទដឹងនិយាយថាម៉េចទេបាទ